រាំងរៀមលេងកបាំងពោពងតាំងតាពីបងកើតមករកគូសងសាពុំបានជួបជួនអូមៀបងអើយបានជួបហើយភ្លេងប្រពន្ធភ្លេងកូនតាំងតែពីបានជួមជួនកាទុងស្គមខ្លួនពេះពេញអរា មួនកាទំសំបានវាពេញអារម្មណ៍ នទុនសូរិយេខែរាំងរេមដេញក៏បាំងពពងតាំងតែពីបងកើតមករកគូសងសាពំបានជួបជួនអោមៀបងអើយបានជួបហើយភ្លេងប្រពន្ធភ្លេងកូនតាំងតែពីបានជួមជួនការទុំស្គាល់ខ្លួនពេលណាមិនយ